难道大错只能？

សំបកអលឹកនៅខាងក្រោយបងសូមជួយសេរីរថយន្តបន្តិចបងមានការកកស្ទះអើយចាំម្ចាស់រថយន្តចាពណ៌សំបកអលឹកនៅខាងក្រោយចាំបងសូមជួយសេរីបន្តិចបង នៃភ្នំពេញចាពីហាស់89 60កុតដល់60កុត89ចាបងអាចារ្យយន្តបានលើហើយក៏សូមគោរពអញ្ជើញបងជួយសេរីបន្តិចបង is not ស្វាយនៃក្រមុំមីម៉ាយគេលោអាឡំថងនៃស្ដាំនៃចំណាំបងនៃស្ដាំចំណាំបងកូនលឺស្គាល់ ក្រំ